ប្រហែលជាអភិបាលខេត្តដែលមានស្រីនោះបើកឲ្យនារីស្នេហ៍របស់ខ្លួននោះស្ដាប់ទៅទៀតក៏មិនដឹងដើម្បីបង្ហាញថានាយករដ្ឋមន្ត្រីតាក់តងមកអញអញ្ចឹងណានាងឯងស្រឡាញ់អញមិនខុសទេប៉ុន្តែហើយរឿងដែលខ្ញុំសោកស្ដាយគឺរឿងចេះនៅពេលដែលមាន ការសំខាន់សំខាន់ខ្ញុំតែង forward នៅអានោះ ឬក៏សារសម្លេងរបស់ខ្ញុំជូនទៅអភិបាលខេត្តឲ្យបានដឹងប្រហែលជាអភិបាលខេត្តដែលមានស្រីនោះបើកឲ្យនារីស្នេហ៍របស់ខ្លួននោះស្ដាប់ទៅទៀតក៏មិនដឹងដើម្បីបង្ហាញថានាយករដ្ឋមន្ត្រីតាក់ទងមកអញអញ្ចឹងណានាងឯងឆ្លាញ់អញមិនខុសទេរឿងវាអញ្ចឹង អញ្ចឹងអាសាព្រោះយើងរឿងអីយើងវាមិនត្រូវពឹងមូលដ្ឋានកន្លែងណា អីកន្លែងណាយើងបញ្ជូនសារទៅ ក្នុងហ្នឹងមានតាំងសម្លេងរបស់យើងទៅផងហើយជួនកាលយើងអត់ទៅដឹងណាសម័យនេះវាសម័យអាទូរស័ព្ទចល័តអញ្ចឹងទេកំពុងតែដេកជាមួយស្រីស្នេហ៍ សារសម្លេងនាយករដ្ឋមន្ត្រីឬក៏រដ្ឋមន្ត្រីមហាផ្ទៃឬរដ្ឋមន្ត្រីការពារជាតិទៅដល់នឹងក៏ដោយនាងនឹងបានស្ដាប់យ៉ាងសង្ឃើញរួចហើយ នាងនឹងកាន់តែស្រឡាញ់បោកស្នែងទៀតចឹងអស់ច្វាយខែប្រមាណអស់ប្រមាណខែប្រមាណហ្នឹងគឺអាចដឹងហើយអារឿងហ្នឹងគឺជារឿង ចឹងបានឥឡូវនឹងចាប់ផ្ដើមឲ្យណែគេប្រច័នវាមិនខុសទេ អ្នកខ្លះនោះប៉ុន្តែប្រច័នខុសទំនងក៏វាពិបាកដែរចឹងបានកន្លងទៅខ្ញុំថាឥឡូវណែនាំតកតងនឹងការសេដ្ឋកិច្ចក្រៅប្រព័ន្ធហើយសេវាកំសាន្តណាសម្រាប់មនុស្សពេញវ័យនោះគឺក៏ជាមនុស្សជាសេដ្ឋកិច្ចមួយ នៅក្នុងចំណោមសេដ្ឋកិច្ចក្រៅប្រព័ន្ធតែយើងមិនត្រូវបោះបង់ចោលទេអញ្ចឹងទេដើម្បីជៀសវាងការប្រច័ណ្ឌណាមួយចាត់តាំងប្រពន្ធចវាយខេតនឹងធ្វើមេដឹកនាំបដ ாய் ទៅណាកុំឲ្យប្រកែប្រច័ណ្ឌប្តីណាអញ្ចឹងទេឲ្យទៅជួយអប់រំធ្វើម៉េចដោះស្រាយបញ្ហាអីសម្រាប់គ្នាអ្នកដែលធ្វើការនៅកន្លែងនោះយើងមិនអាចមើលស្រាល ហើយរើសអើងបានទេបាទទេចឹងខ្ញុំគួរបញ្ជាក់អំពីចំណុចត្រង់ហ្នឹងបន្តិចរំលឹកខ្លួនឯងជាបន្តបន្តថាខ្លួន គឺជាអ្នកបម្រើប្រជាជនទេមិនមែនជាចវាយរបស់ប្រជាជនទេ